ត្រឡប់មកវិញជាមួយនឹងវីដេអូ Go Out with Cosme អានេះគឺជា episode episode ទី5ចាវីដេអូទី5ហើយដែលខ្ញុំថ្ងៃនេះគឺ special មែនតើ very special អ្នកនរគ្នាមើលទៅ backdrop ខ្ញុំដឹងហើយហើយហត់ទៅ special មួយទៀតនៅពេលដែលអ្នកនរគ្នាមើលវីដេអូនេះដល់ចប់អ្នកនរគ្នានឹងឃើញខ្ញុំ transform ខ្លួនឯងទៅជាឆ្នាំថ្មីទៅវិញទៅមក going back to the ទស្សវត្សទី60 make up even the clothes style អញ្ចឹងអ្នកនរគ្នា complete មើលការ transform របស់ខ្ញុំទៅដល់ចុងបញ្ចប់ហ្នឹងណាឥឡូវអ្វីដែលខ្ញុំ like ចាប់ផ្ដើមដំបូងគេហ្មងគឺកោនចាំមុតណាស់បងប្អូនអើយមុតបែបនេះដាក់មកដាក់មកតែម្ដងអូកប់ស្រីឃើញឯណា ចាប់ផ្ដើមជាមួយនឹង toner toner ហ្នឹងគឺអ្នកទាំងអស់គ្នាអាចយកមកជូតស្បែកតែសម្រាប់ខ្ញុំគឺខ្ញុំយកមកជូតជាមួយនឹងអាកាទិចរោមចើមនេះចេញសិនដំបូងគេគឺខ្ញុំចាប់ដើមមួយ toner ដោយសារតែ toner ញ៉ៃនេះគឺអ្នកនរគ្នាឃើញសាច់ខាប់មែនតើវាជាប្រភេទ toner បែប essence ណាជូតក៏បានតប់ក៏បានដែរហើយប្រើស្លេកស្ដើងដូចខ្ញុំទៅវាស៊ី toner តិចទេដល់ពេលយើងប្រើស្លេកខាប់ពេកកាវាស៊ី toner ច្រើនណាស់ ដំបូងគេគឺ Essence ជួយធ្វើឲ្យមុខសបន្ទាប់មកគឺ Ampoule Essence Ampoule ចុងក្រោយគេគឺ Serum បីមុខហ្នឹងគឺជួយធ្វើឲ្យមុខខ្ញុំសហើយកាត់បន្ថយស្នាមសំណើមកប់សេរីអញ្ចឹងតោះចូលដល់ក្រាលព្រំទៅលើមុខទាំងអស់គ្នាម្សៅតំណប់ញ៉ៃនេះគឺប្រើជាមួយនឹង Moonshot Correct Fit Foundation ហើយពណ៌ដែលខ្ញុំលាប គឺពណ៌301 Moonshot Corrective Foundation ហ្នឹងអ្វីដែលខ្ញុំស្រឡាញ់ទី1 blendable មែនតើទោះបីអ្នកនរគ្នាចង់ប្រើជក់ blend ឬក៏អ្នកនរគ្នាចង់ប្រើជាមួយនឹងប៉ង blend គឺជ្រាបចូលមុខលឿនដូចគ្នា ហើយអ្វីដែលសំខាន់មួយទៀតសាច់ foundation នេះមានទម្រង់ជា cushion ហើយមានទម្រង់ជាម្សៅតំណប់ដបដូចខ្ញុំប្រើអញ្ចឹងអ្នកនរគ្នាស្រឡាញ់មួយណាចង់ដាក់តាមខ្លួនពេញ cushion ទៅ បន្ទាប់មកគឺប្រើជាមួយនឹងម្សៅកម្មប៉ាត់ម្សៅហ្នឹងអត់មាន plan ថាគួរប្រើ moon shot ទេប៉ុន្តែដោយសារតែចេះ make up look ខ្ញុំញ៉ៃហ្នឹងគឺខ្ញុំត្រូវការលក្ខណៈរបៀបដូច full coverage ប៉ុន្តែ very smooth អាសតុបខាងក្រៅហ្នឹងមិនមែនថាត្រឹមតែចង់បិទបាំងអាភាពរលោងហ្នឹងឯងគឺខ្ញុំត្រូវការ smooth ខ្លាំងមែនតើ ចឹងជក់ដែលខ្ញុំប្រើក្នុងថ្ងៃហ្នឹងគឺជាជក់បែបនេះម្សៅ Moon Shot មាន3លេខអ្នកទាំងអស់គ្នាប៉ុន្តែពណ៌ដែលខ្ញុំជ្រើសមកប្រើហ្នឹងគឺពណ៌301គឺពណ៌តែមួយជាមួយនឹងពណ៌ម្សៅត្រប់របស់ខ្ញុំហ្មងណាវាបើសិនជាអ្នកទាំងអស់គ្នាអត់ចង់ប្រើម្សៅត្រប់ព្រោះតែម្សៅហ្នឹងក៏អាចមានការបិទបាំងស្នាមបានដែរ going for a bro តោះអញ្ចឹងយើងគូចំចាំចាំដែលខ្ញុំចង់បានថ្ងៃហ្នឹងគឺវាចាក់ វាមិនធំពេកតែវាអត់វែងពេកទេពីព្រោះថាតចំនួនទស្សវត្សទី60ហ្នឹងមនុស្សអត់គួតអត់គួតកូនចាំវែងវែងលក្ខណៈធំធំយ៉ាយ៉ាឯណារយល់អត់ហើយកូនចាំក៏គេអត់យកដិតពេកដែរអញ្ចឹងនេះខ្លីត្រឹមកែងភ្នែកក៏ប៉ុន្តែមើលទៅឃើញជាលក្ខណៈរបៀបដូចកោណ eyeshadow របស់ខ្ញុំប្រើថ្ងៃនេះគឺមកពី Unleashed ប៉ុន្តែខ្ញុំអត់ប្រើពពុះផ្លេកផ្លេកនេះទេដោយសារតែចំនួននឹងគេអត់និយមប្រើផ្លេកទេគេនិយមប្រើអីស្ងួតស្ងួតសម្រាប់ eyeshadow យើងចាប់ប្រើពីពណ៌ខ្ចីតែវាអត់ខ្ចីខ្លាំងពេកលក្ខណៈសាច់ដែលប្រឡំមួយស្បែកយើងហ្មងទេវាមានរាងពណ៌លក្ខណៈ pink brown បន្ទាប់នៅពេលដែលយើងប្រើនឹងហើយយើងចាប់ផ្ដើមជាមួយនឹងពណ៌ហៀងដិតបន្តិចដែលអ្នកនរគ្នាអាចដាក់នៅចុងភ្នែកជាមួយនឹងគល់ភ្នែកណាហើយអាពណ៌ខ្ចីហ្នឹងកុំភ្លេចយកមកផាត់ខាងក្រោមភ្នែកដូចខ្ញុំហងហើយផាត់ឲ្យតិចមែនតើឲ្យកុំឲ្យឃើញរបៀបដូចធ្លាក់ពេកគឺ realistic មែនតើ eyeliner ខាងក្រោមហ្នឹងគឺសំខាន់ណាស់ណាបើសិនជាយើងអត់គូ eyeliner ទេយើងយក color ភ្នែកកម្ៅកម្ៅមកផាត់ឲ្យខាងក្រោមហ្នឹងវាបតាតែខ្ញុំមិនចង់មកបតាខ្ញុំចង់បានវាគៀកទៅជាមួយនឹងគល់ហូបភ្នែកមែនតើអញ្ចឹងជ្រើសរើសគូ eyeliner តាមពិតណាអ្នកនរគ្នាមុនដំបូងពេលខ្ញុំអត់តន់គូហ្នឹងខ្ញុំគាត់ថាអូ tikvid.pet ពេកទៅពីព្រោះអីគូ eyeliner ប៉ុន្តែ signature ណាពេលរបៀបដូច make up ជំនាន់មុនគឺយើងចូលចិត្តគូ eyeliner ខ្មៅខ្មៅខាងក្រោមហ្នឹងហ៎ប៉ុន្តែខ្ញុំអត់គូពេញទេខ្ញុំគូតម្លៃគូនេះបន្តិចហើយអូមកខាងក្រោយនេះនៅពេលដែលគូ eyeliner ហើយ អ្នកទាំងអស់គ្នាយកជក់ ឬក៏ដាក់ជក់នឹងមានពណ៌កម្ៅកម្ៅតិចណានៅពេលដែលយើងយកអាជក់នឹងមកអញនិយាយថាចេះវាយស្រមោល eyeliner នឹងឲ្យបំបែកទៅវាដូចរៀង like អត់ដុតពេកអត់ឆ្វាចអត់កាចពេកណាពូរួមភ្នែកហើយអីអញ្ចឹងយើងលាប mascara ហុំភ្នែកនៅកតុយបន្តិចដើម្បីឲ្យឃើញរបៀបដូចមើលទៅឃើញភ្នែកយើងវាដិតណារោមភ្នែកហើយគឺអាយរបស់យើង more dramatic ឯអ្នកនរគ្នាអញ្ចឹងយើងចូលមកដល់ជាមួយនឹង blush so blush របស់ខ្ញុំថ្ងៃនេះគឺយើងដាក់វាឲ្យវាស្ដើងបំផុតណាកុំឲ្យវាស្លេកក៏បានហើយពីព្រោះអីចំនួននោះគេអត់ប្រើ blush ដិតទេគេចូលចិត្តនិយមមុខស្លេកស្លេកតំតចំនួនយើងណាមិនប្រើ color ពណ៌ដិតដិតណាអ្នកនរគ្នា និយាយទៅខ្ញុំមានអារម្មណ៍ថាចេះមនុស្សដែលគេផាត់មុខជំនាន់នោះបើសិនជាផ្លេកផ្លេកគេដាក់គ្រាប់ធំយកហ្មងតែបើអារបៀបនេះផ្លេកផ្លេកវាវា bling bling អា shimmer eye shadow យើងសម័យឥឡូវគេអត់សូវចូលចិត្តប្រើបើពេលខ្ញុំឃើញគេដាក់គ្រាប់ធំខ្ញុំហ្មងអូខេតោះអញ្ចឹងខ្ញុំកន្ធួរមុខមួយ ក្រែមខ្ញុំប្រើញ៉ៃហ្នឹង គឺជាប្រភេទឈូឈូតែយើងយកប្រភេទពួក professional matte ណា សាច់ស្អាតមែនតើហើយជាប់ណាជំរឿននេះ Oh my god Oh my god ហើយនៅពេលអ្នកនរគ្នាប្រឡែនណានិយាយទៅពេលប្រឡែនបានមួយពណ៌ទៀតដល់ពេលលាបដិតបានពណ៌រៀងលក្ខណៈផ្សេងអីអញ្ចឹងទៅនេះវាទៅជាពីរពណ៌អញ្ចឹងណា ចប់ហើយអ្នកទាំងអស់គ្នាអត់មានអីពិបាកទេតែខ្ញុំផាត់2ម៉ោងកន្លះហើយណាអញ្ចឹង make up look នេះគឺអាចនិយាយ ថាជំនាន់ហ្នឹងគឺចូលចិត្តរបៀបដូចលាបក្រែមមើលទៅគ្រីមឃើញបន្លាចអីដិតដិតអញ្ចឹងណាវាដូចគ្រីមជំនាន់ម៉ាក់ខ្ញុំហីខ្ញុំឥឡូវនឹង look ដូចម៉ាក់ខ្ញុំហីតោះតើមើល final look ជាមួយនឹងកៅអៅជំនាន់នឹងទាំងអស់គ្នាពួកអាននឹងខ្ញុំខ្ចីគេចោឆ្នាំថ្មីចវៃក្រមុំ គ្នាគិតមិនដែរសម្រាប់ make up look នេះហើយបើសិនជាអ្នកនរគ្នា have any comment for the next upcoming video នៅអាទិត្យក្រោយអ្នកនរគ្នា complete comment នៅខាងក្រោម video ហ្នឹង Don't forget to like and subscribe to our YouTube channel